ជំរាបសួរលោកតាលោកយាយបងប្អូនប្រុសស្រីទាំងអស់ដែលនិយមចូលចិត្តស្ដាប់នៅសុភាសិតខ្មែរនៅថ្ងៃនេះផងដែរ Channel រឿងនិទានខ្មែរក៏បាន លើកឡើងនៅសុភាសិតខ្មែរមួយដែលមាន ចំណងជើង ថាកុំបោះសន្ទូចរំលងភ្នំនិយមន័យទាំងវើអ្វីៗត្រូវធ្វើតាមឋានានុក្រមអត្ថាធិប្បាយសន្ទូចក្នុងពេលនេះ លោកសំដៅយកកិច្ចការដែលត្រូវធ្វើភ្នំ ក៏ជាតំណាងទូអង្គមន្ត្រីអ្នកមានបុណ្យស័ក្តិធំណាម្នាក់ដែលពាក់ព័ន្ធក្នុងកិច្ចការនេះកិច្ចការអ្វីក៏ដោយនៅក្នុងសង្គមខ្មែរយើងគេធ្វើពីថ្នាក់ក្រោមបញ្ជូនឡើងទៅលើជានិច្ចដូច្នេះ បើចង់ធ្វើកិច្ចការអ្វីនីមួយៗមួយ លោកប្រាប់ថាត្រូវធ្វើតាមលំដាប់លំដោយ គឺធ្វើតាមឋានានុក្រមពីទាបទៅខ្ពស់ ដោយមិនអាចរំលងមន្ត្រីធំណាម្នាក់បានឡើយឧទាហរណ៍គេធ្វើកិច្ចការអ្វីមួយដែលត្រូវឡើងទៅដល់ថ្នាក់ខេត្តគេត្រូវធ្វើកិច្ចការនោះ ពីថ្នាក់មូលដ្ឋានរួចឡើងទៅស្រុកទៅបន្តទៅខេត្តទៀតគេមិនត្រូវរំលង ផ្លោះចោលមន្ត្រីស្រុកបានទេ មន្ត្រីស្រុកនេះ លោកចាត់ទុកថាជាភ្នំមួយដែរហើយ ការដែលលូតផ្លោះបោះសន្ទូចរំលងមន្ត្រីស្រុកដែលលោកចាត់ទុកថាជាភ្នំមួយដែលនោះ គឺជាការមួយដែលធ្វើឲ្យខុសនឹងនីតិវិធី កាលបើទង្វើខុសនឹងនីតិវិធីបែបនេះហើយអាចនឹងនាំឲ្យមានបញ្ហានៅថ្ងៃក្រោយទៀតរួមសេចក្តីមកមន្ត្រីថ្នាក់ណាក៏ដោយឲ្យតែពាក់ព័ន្ធក្នុងការងារនេះមិនគួរគប្បីរំលងជាដាច់ខាតដើម្បីឲ្យបានត្រឹមត្រូវ តាមបរិស្ថានច្បាប់ ការរៀបរាប់ពីសុភាសិតខ្មែរ ដែលមានចំណងជើងថាកុំបោះសន្ទូច រំលងភ្នំព្រមទាំងសក្តីអធិបាយសន្មតថាជាប់តែត្រឹមនេះ Channel យើងខ្ញុំក៏សូមថ្លែងអំណរអគុណដល់លោកតាលោកយាយបងប្អូនប្រុសស្រីទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកស្ដាប់នៅការនិទានរបស់ Channel យើងខ្ញុំយើងខ្ញុំ សូមទទួលរាល់មតិរិះគន់ទាំងឡាយដើម្បីកែតម្រូវរាល់ចំណុចខ្វះខាត ជាចុងបញ្ចប់នេះផងដែរបើបងប្អូនប្រិមិត្តទាំងអស់ចូលចិត្តការនិទានរបស់ Channel នេះខ្ញុំសូមជួយចុច Subscribe Like ឬ Comment ដើម្បីជាកម្លាំងចិត្តដល់ Channel យើងខ្ញុំក្នុងការធ្វើវីដេអូផ្សេងៗទៀតសូមអរគុណនិងសូមជម្រាបលា